cách ចង់លោកបួសហួសចង់ទៅវត្តមួយចាំបងឯណាខ្ញុំអាយុប្រហែលនេះចោអ្នកឯនោះអាយុប្រហែលដែរទៅអូនចឹងតែទួអីចឹងទៅបាច់ទៅលាក់លៀមអីគូសង្សារឯងហ្នឹងខ្ញុំឯងកំងហ្នឹងកំងហ៎យុប្រហែលហើយចំអាហ្នឹងហ៎ម៉ាហាចាហាកំង3 4ដងហើយហ្នឹងចានិយាយហ៎ អើជួមហុកហ្នឹងហើយអ្នកឯអ្នកបងមើលរូបមីមើលរាងនាងខ្ញុំល្អត្រង់ណាស់ដែរនឹងហើយពូជកុកអប ងចាក់មកដុំមាត់ទលេកបិនសុផាល្អឲ្យណាស់ក្មេងចាក់មកដុំមាត់ទលេសរសើរតណាឯងស្អាត ជាងគេល្អម្លេះទេមកទួយស្រីរួចរៀបចំ ប្រដាប់បដាគ្រឿងអលង្ការសំលៀកបំពាក់សណ្ដានកលេច មើលឲ្យជាក់មកជាតិកាត់មកតួជាស្រីសំពីលើសំពីក្រោមផាត់តែមិនផាត់ស្គមស្គមលៀងតូចលមុំសំលើសំខោមជាកេះជាគង់ឲ្យសំគួយដៃទៅសៃទៅសងលងតិគាកញ្ចប់កសសំកញ្ចប់ឃ្លៀកទៅដំណើរនាងគៀវរាវបន្តិចកលាក់ងៃអាចសាច់ឲ្យមកឈឹងទៅកលេចកលកដូចគេកលឹងទៅបបោមាត់ពាត់ការ៉េមីកៃអាយ៉ា មើលតិចមានអាយ៉ាដាក់ទៅទន្ទឹមជើងសក់អីរៃអីរៃមនុស្សជគុំតោមជគុំគ្រុតបាល់ដូចឆ្នាំងអ៊ុតគូដូចឆ្នាំងដីចាំគង់លេខលេខមនព្រៃណានាធ្វើប្តីចង្រៃទល់ងាប់ ភ័ព្វណាមនុស្សឈៀងនឹងមានញាត គេរាប់ មិនមែនអភ័ព្វដូចមាត់ណាឯងថាណែចុះមកអញល្អអីគុណមើលទៅមុខដូចស្មាបាក្តៅណាស់ចឹងតាចំកុំមកស្រែកចាយលោឡាយបាថានឹកមិនគប់បីអ្នកកាយអ្នកក៏មុំណាស់ឲ្យខ្ញុំសុខចិត្តចាញ់ស្រីអូល្អថ្ងៃអញ្ចឹងចាញ់យោ ណាមិនត្រូវតាអ្នកណាយ៉ាត់តែជ្រេតលៃណារីរីហើយតែមានទឹកកូនយេចឹងណាចឹងណាគេមិនអោយសិតសិតថ្ងៃ8តើឥឡូវហួហើយថ្ងៃ8ជាបន់ខួបទេអើខួបប៉ុណ្ណាក៏ត្រូវតែមានសិតដែរអីក៏ចាអីក៏ទៀមទាសិតសម្បាមើឲ្យគ្នាមានសិតខ្លះផងណាណា មិញដល់ណាហើយអ្នកចិត្តកាត់ចឹងខ្ញុំណាក៏បានដែរចិត្តតែច្រៀងទៅបងនេះវាភ្លេចពីដើមមករកទំនុកពាក់ព័ន្ធវាមិនឃើញមើលអ្នកឯងចាំដល់ដល់ណាហើយនិយាយទូចនិយាយទូចថាធំណាស់វល់យកអាណាថាថាខ្លួនឯងហ្នឹងអបបាយកន្លងហ្នឹងចេះខ្មាស់កូននេះមានកូនបាទប្រហែលខ្ញុំហ្នឹងមានកូនជួយខាងឯងចាំកូនជួប4អត់មានកូនទេយ៉ា មានកូនឯណាមនុស្សមេម៉ាយូរហើយហ្នឹងបើឡូវខ្ញុំផងចុះខ្សែថាចុះមិនខ្ញុំម៉ាយនេះខេងនោះមានគេណេះណោះពីមានអាបែកមួយនោះនោះស្រុកខ្ញុំវាដើររកប្រពន្ធឲ្យតែមេម៉ាយវាបាត់បាត់អីវាចង់ទៅដឹងចឹងហែខ្ញុំស្នាក់បាត់ប៉ុន្តែឈួតឈ្មោះអាចារ្យអាចារ្យឈួតអាចារ្យពីរតាមលូនៅស្រុកអើហ្នឹងហើយវាឈួតនៅឯងផងមែន ហ៎ទេប៉ុនបើយកអាចារ្យគួសមអានោះអត់ទៅស៊ីបាយស៊ីអីទេស៊ីតែមលូមលូប៉ុន្តែខូចតែចេះណាខូចតែមានប៉ុនអីវាជាទៅយំកាន់មកនិយាយអត់តំណាងគល់អញ្ចឹងអីទេបងតែអានោះខឹងតែគេមិនអោយវាយកងយំបើបានតែកងវាយលែងយំវាចេះតែបាយហើយអញ្ចឹងបន្តទៅទៀតណាចាបង អើវិចិនតែមិនតឲ្យកាងារប្អូនណៃកុំឲ្យប្រាស់ចាក់អើយវិចិនតែមិនតឲ្យកាងារពងងារទៅកុំឲ្យប្រាស់ចាក់យើងក៏មិនតន់ពេលសម្រាកមិនតន់នៃផ្អាកនៅឡើយអីអីបើចឹងសុំយោបល់អំពីអីនាងឈៀងខ្ញុំប្រគល់ សិទ្ធសេរីនេតិអូននាងថ្ងៃ8បកុលសិទ្ធសេរីឲ្យ ស្រីចុះកើចូលឲ្យបានរត់បងហើយពិតជាអីក្បាយក្បោះមើលបងបើកអីសិតបើសេរីបើចឹងអូនអូ ពេកយឺណាស់អូនច្បាស់ជាសួរចូលឆ្នាំថ្មីអូនកើតនៃសង្ឃស័យអូនត្រីសួរឲ្យបងដងអាសាណែកុំអាឡើយសួរអីខ្ញុំសុំខត់អ្នកសុផាត្រូវឲ្យប្រុសសួរមកក្តាលបិតតែមិនដែលបាទសួរស្រីចង់សួរខ្ញុំធ្លាប់តែស្រី ស្រីបាទបាទធ្លាប់តែស្រីធ្លាប់មកអើយ ណាគេហ្នឹងមួយទៀតក៏បានណាគេរវល់តែជួនហើយតាំងកាត់ធ្លាប់តែស្រីស្រីហើយសួរប្រុសឥឡូវឯគិតចេញទៅចុះមួយម៉ៃខែចាត់ចូល ឆ្នាំថ្មីអូននាងមានទឹកសេរីបងចង់ឲ្យសួរឲ្យនាងប្តីទៅនាងព្រមព្រៀងនឹងជាងទេអូន

ខ្ញុំបាទជំរាបឲ្យដឹងចំណាយជិះប្អូនកំឡោះកំឡោះ ជួយធ្វើសាក់សីឲ្យអ៊ំចោខ្ញុំសួរទៅពួកកាយស្រីស្រីសួរនឹងសួយចេះទេពេលដែលអ្នករៀបការជាមួយប្តីសួយចាស់ប្តីអាយអឺនៅស្រីប្តីណែឯងថាប់អីមុនគេ ថ្ងៃដឹងពៅព្រលឹង កុំទំនេរការរួចថ្មីថ្មីប្តីណាឯងថាបអីមុនគេមាសមេនាងប្រាប់មកខ្ញុំផងជារកពេកមិនខាញ់ប៉ុន្តែថើបនឹងអីថើបអីចេះខ្ញុំទៅស្រីស្រស់នួនល្អងសំលុតសម្លាញ់ចិត្តចាំស្ដាប់បងក៏ប៉ុន្តែថើបហើយ មានន័យទៀតណា ហើបអីមានន័យទៀតអូរកកន្លែងមានន័យអើហើបអីអាយមុនគេមេជំរាបសន្តានញាតហើបមុនគេមាន នៃទៀតសូមណាឯងឆ្លៀតប្រាប់មកខ្ញុំ អញ្ចឹងវា មិនសូវសមកំមុំកំមុំនៅត្រៀបត្រាសួរឲ្យគ្នាដឹងសួរអីអីចឹងបងហើយដូចជាខុសក្បួនតម្រានារីនារីនៅឯត្រៀបត្រាសង្ហាសួរថាថាថាអ្វីអាយេសំដោនារីនារីចុកវិញប្រាប់បើចុកប្រុសប្រុសថាបណ្ណៃមាននៅណៃបាទ ន់ឡើងមានន័យពេលដែលការរួច ថ្មីថ្មីប្តីថាកន់ឡើងត្រង់ណាបាទបាទបាទបាទអឺដែលកន្លែងនេះមានន័យកន្លែងទៅតាមក្បួនតម្រាអញ្ចឹងប្រាប់ទៅប្រុងសន្ហាសុផាថាតាមានថាទៅគាត់ថាមែនមិនរួចពីស្ពល់មែនខ្ញុំបំស្ពល់ថាតាណាអេ អ្នកឯងឆ្លើយអីចឹងខ្ញុំឯនេះវាខ្វាយខ្វល់ចុះតើមិនមែននេះថាបើស្វល់មើលបងបញ្យល់ថាកន្លែងណាខ្ញុំសួរអ្នកឯងអីទៀតអ្នកឯងកំអាលដាក់វិចាអ្នកកាយអ្នកសុខាមើលថើបតាណាខ្លះងៃទៅកុំទលាក់អញ្ចឹងណាអើយមានណាអូបើឆ្លើយបាញ់មិញបងតូមិនឯងថាមិនត្រឹមត្រូវឥឡូវចង់ថាកន្លែងណា រីពៅអូនប្រាប់បីថាថើបស្មាពុទ្ធោអើយពុទ្ធោចុះប្តីនឹងប្តីអាណាចុះអើមិនមែនន័យថាបើស្មាសំហាប្រាប់ថាគេថើបដើមទ្រូងពុទ្ធោអើយពុទ្ធាំងពុទ្ធោអើយអើយពុទ្ធាំងឆ្លើយអីចឹងខ្មាស់ងៃគេដាំទឹកដាំតងយ៉ាអីចាស់ថើបទ្រូងបើមិនមែនថាពីដាំទ្រូងមកហើយគេ គេថាពុលផ្លូវអីក៏ទៅអ្នកឯងហ៊ានថាទេណាអីចង់ខ្លាចអីមកគេសួរអ្នកកាយអ្នកក៏មុំអ្នកកាយអ្នកក៏មុំមិនក៏ប្តីអ្នកអញមិនងាកឆ្វេងស្ដាំទៅងាកអើយចុះងាកទៅចាំបើមិនមែនន័យថាបើផ្លូវត្រីពៅសុំសួរទៅគ្មាននៅជាងតែនេះមិនត្រូវតែនោះមិនត្រូវអីឡូវសុំឲ្យបងរៀបរៀង សាសួរទៅស្មាននៅជាងមេនាងសួរទៅណាអើយឆ្លើយថាថាកន្លែងនេះណាទៅអេអើនៃអីចុះបានត្រូវក្រឹតក្រំណាបងអើយកន្លែងបងអើយបងអើយណាបងអើយឆ្លើយកន្លែងត្រង់ណាដែរ បើសិនណើយ បងឆ្លើយបងឆ្លើយឲ្យចេះណាចាគឺឆ្លើយឲ្យចេះអ្នកសុផាត្រី ប្រុសបងឯនេះខុសពីប្តីគឺខុសពីប្តីរបស់ប៉ុណ្ណាអូតនាងស្ដាប់បងនេះណប្រាជ្ញបានបញ្ជាក់មានចិត្តដឹងដោយខ្លួនឯងណាចាមើលឆ្លើយណាផងប្រុសបងឯនេះលើកឡើងសុំបញ្ជាក់ អុចណាប្រាជ្ញបានទុកដាក់តការួចថ្មីថ្មីតើប្តីថាបអីមុនគេបង្អស់ថាបនោះឲ្យមៀតនៃនៃស្រីចាំស្ដាប់ បងអីចោះក៏ប៉ិនចម្រៀងក៏វាស្រស់ក៏ប៉ិនរកចំណោតមិនឃើញអីអូនហើយបើចិត្តណើយឈៀងវិញបងមិនមែនថាបិស្ពល់បកមិនមែនថាដើមទ្រូងអី ស្រីអើយអើនៅស្រីពិតជាថាបាត់ដៃស្ដាំ របស់អូនណាបងបើជាអង្គបងហើយទៅតាមអីច្បាប់មើលក្បួនណាបាទបងថាប្រាប់មកវិញមាសងើស្ងួនប្រាប់ថាថាដៃអូនគឺដៃស្ដាំដៃស្ដាំតើមានអកណីតាយ៉ាង ណាសង្ហាបងអ្នក ចេះបងចាំបងថាបីដៃស្ដាំតបងចំណាំថាមាននៅណៃអត់ថាពីដៃឆ្វេងមិនចឹងបងអត់ស្រួលទេដៃហ្នឹងហើយយ៉ាងម៉េចបានជាថាដៃស្ដាំនេះថាស្វាច់ស្វាច់មើលខ្ញុំចឹងទៅថាគាត់កន្លែងហើយស្រួលថាហ្នឹងណាអោប្អូនណាយអើយប្អូនបងជំរាបឲ្យអស់ សង្ស័យបានជាថើបាតដៃស្ដាំស្រីតើវាមានន័យទៅយ៉ាងណាអូនដឹងទេដៃស្ដាំចំណាំទុកចុកអ្នកសុផាចេះរៀបចំប្រដាប់ប្រដាគ្រឿងអលង្ការមហូបចំណី ប្អូនណាយអើយប្អូនចេញបបោកអែលស្វាមីទៅនេះណៃអញ្ចឹងអីវ៉ាបាយបបំចេញជាបាច់ពួកងាយឲ្យប្តីមាននំចំណៃជូតប្តីទៀតយ៉ាចេញបោកអ៊ុតណាយខោអាវទៅនេះណៃវាអញ្ចឹងដៃស្ដាំនឹកមិនចោលមកទៀតចេះធ្វើអ្វីអ្វីទៀតសម្រាប់គុតគង់ដល់ស្វាមីអញ្ចឹងបានជាបង ការរួចបំមើយបង្ថើប បាតដៃគឺយើងថើបមានន័យនៃបាតដៃនឹងចេះខ្លាំងណាស់ប្អូនចេះទុកដាក់អវៈអវ័យតាំងពីមាសពេជ្រកៅកងចាស់ឬថ្មីអើយគោកបីចេះទុកដាក់ពីទ្របសម្បត្តិទីនីយនីពងាប្រុសបងសុំបញ្ជាក់ឲ្យតាំងពីមាសតាំងពីប្រាក់ចេះទុកចេះដាក់ឲ្យគង់វងឥតបាត់អ្វីនឹកហើយជំរាប ត្រីអីស្ងួនដោយត្រូវច្បាប់ក្បួនណាណាថ្លៃគឺបងអីថាបបាត់ដៃមកម៉ៃបាត់ដៃស្ដាំរបងពៅអើយសំដីប្រងបងពិតត្រឹមមើលត្រូវអើយអត់អត់អត់អត់សំដីប្រង រីពោសាសួរបងម្ដងបាទអូយជំរាបសួរលោកតាចាលើកដៃថ្លៃនេះនោះចេះអីចេះនេះមកចាក់ខ្លោងថ្លៃអូនអូនតាណាក៏មិនតោះដែរបងអាចកុំខិតក្រោយពេកមើលខិតមកមុខបន្តិចមើលមើលបងចាំហាំឡើងទឹកមុខល្អណាអាយុ60ហើយឡើងឡើងឃ្លី100អូនអើយកុំសរសើរតែគ្នាឯងអូនឯងឃើញនេះយើងវាចូលណែណែក៏ហៅ ភាធិជារាភាធិទៅហើយបន្តិចទៀតហ្នឹងវាមរណៈហើយខ្ញុំមានទៅយើងកាន់តែចាស់ហើយវា សំលេងក៏វាស្អកស្អាអូនឯងឃើញនេះជួនក្អកជួនជ្រៀងជាងទៅផ្លត់សំលេងលឺផុសក៏មានវាមិនដូចបងប្អូននៅក្មេងកំពុងតែពេញវ័យមានកម្លាំងពលំមមួនប៉ុន្តែយើងកុំប្រឡងប្រណាំងទៅអីហើយរឿងនេះទុកឲ្យបងប្អូនជាទំពាំងស្នងរិស័យប៉ុន្តែចេះអាមិចហ្នឹងបានឈប់ជ្រៀងណា ប៉ុណ្ណឹងបានហើយបងកុំអោយវែងឆ្ងាយពេកណាបងណាតែចឹងហ៎ចាបងមានតែល្បិចល្បោយអីតិចទៀតទេបងអត់មានទេប៉ុន្តែបើអូនចង់ដឹងឲ្យបងរៀបរាប់អីសួរគ្នាលេងចេះចុះវាមានបញ្ហាប៉ុណ្ណឹងបានហើយណាបងណាមែនទេចាហេបងបងប្រកាសជាពូកែសេកសាមែនណាបងសេកសាមើលខ្ញុំសັດមែនសេកសាដូចសេកសោមហ្នឹងហ៎សេកណៅនៅក្រមសេកនឹងញី សេកណាពងពីរសេកនឹងឈ្មោលអញ្ចឹងចាស់ចាស់គាត់តែនិយាយអញ្ចឹងយើងថាប៉ាកែសិក្សាតែចាស់ចាស់បុរាណគាត់ចាស់បុរាណសេកសាលោកថាសេកសាអេប៉ណ្ណៃអូនឯងនិយាយពីចាស់បុរាណអញ្ចឹងខ្ញុំអញ្ចឹងយ៉ាងម៉េចនឹងបងអញ្ចឹងនេះយ៉ាងម៉េចនឹងបងមុតនឹងលាគ្នាខ្ញុំសុំសួរដល់ឯងមួយម៉ាត់ហ៎សួរយ៉ាងម៉េចទៅបងឪខ្ញុំហើយម៉ែខ្ញុំគាត់រួបដៅគ្នាចាស់ចាស់ពីដើមយប់ខែភ្លឺ អូបងឯងចង់បដៅខ្ញុំចឹងណាហ្នឹងហើយគាត់និយាយឲ្យកូនកូនស្ដាប់បងមកខំបដៅបងឆ្លើយក៏ប្រមាណតិចទេយ៉ាកុំអួតទេខ្ញុំលក់ឲ្យប្រយ័ត្នអូលក់ដល់ណាអឺអូខ្ញុំមកថាមើលយំប៉ែអូបដៅអញមួយមើលម៉ែខ្ញុំដូចតែឯងហ្នឹងមកបដៅមើលមើលមើលតែប៉ែឯងចង់បដៅរឿងអីអូញ៉ាំអាឲ្យតែប្រកែគាត់ថាគាត់ថាយកក្រដាស់មកស៊ីញេអូខ្ញុំចេះនិយាយពាក្យបារាំងទៀតណាយកក្រដាស់មកស៊ីញេ បេះចុងពេជ្របិចចុងពេញបោចសៅមិញដាក់ទីទៅទៅអមើលមើលគ្មានទេចិត្តតែបដិទ្ធខ្លួនឯងមើលបដិទ្ធអីមើលណែឯងថាអីមើលណែឯងអួតខ្ញុំរងឃើញឯងលោកខ្ញុំតាណាលក់ទៅហ៎លក់ចាំងាប់ហើយអត់ដឹងទៀតហើយខ្ញុំមិនលក់អោយលហេមលហាមទេឥឡូវខ្ញុំប្រាប់អើយលក់ទៅខ្ញុំប្រាប់ណាអីហ្នឹងបងលោកកដាស់មកទញី ចាយាយយាយចាគាត់យកលូមកបៀកអូយកលូមកបៀកចឹងអាហ្នឹងមិនទញេគេនេះគេនេះយកកណ្ដាលមកទញេបេះចុងប៉ិចអាចុងលូនេះមិនបេះបេះចេញហើយបេះចុងប៉ិញអានេះតងតងវាខាងក្រោយនេះមិនចុងប៉ិញអូយបោចតើមិញឆ្នាំ យកមកដាក់ហ្នឹងចុះអូយយកកណ្ដាលមកសញ្ញេបេះចុងពេជ្របេះចុងពេញបោចដើមមិញដាក់បន្តិចទៅគេទេណាគេទេបោចឆ្នាំយកមកចឹងថាគេអំអាសអូនអីហើយខ្ញុំចេះបដៅទៅបងឯងចឹងឥឡូវបាយរកបដៅខ្ញុំមួយងោបដៅមិនយ៉ាត់រំឃើញខ្ញុំលក់អើយេសាត់មកសាត់មួយមកពីស្រុកជើងក្បាលទើងមឹងជើងប៉ិនតំហៃអីអាហ្នឹងតំហៃអូចំឡំមកអ្នកអើយអ្នក ឥឡូវអ្នកឯងលក់ខ្ញុំមួយទៀតណាចរខ្ញុំទៀតបាទទឹកមួយក្លុកកពឹសបងញុកក្រូចក្រូចបាយជាមួយណាបានជាមួយខ្ញុំសោះឥឡូវណាយរកបដៅខ្ញុំមួយចាអាដាំងធ្វើផ្ទះឲ្យមានកធាំងនៅអូយចាប់ដៃប្រពន្ធវាឈ្មោះអីឡាក់ក្រក់មើលមើលណាវអើឃើញអាដាំងមានកធាំងអាដាំងធ្វើផ្ទះឲ្យមានកធាំងនៅអីអ្ហ៎អូយលោកអើយ ក្មួយក្មួយមានយួរអាទាំងហ្នឹងក្មួយដូចមិនដែលមានណាឈ្មោះអាទាំងហ្នឹងអុយជាក្មួយក្មួយរីរីដែលដែលមានឈ្មោះមីកធាំងអូយមានដែលណាឈ្មោះមីកធាំងហ្នឹងអូនអូនឈ្មោះឈ្មោះកន្លងកន្លងមានដាក់គ្នាមានឈ្មោះអាទាំងហ្នឹងអូមានឈ្មោះអាទាំងមួយដែរណាសម្រាប់ខ្ញុំមានឈ្មោះអាទាំងមួយអូអាទាំងអាទាំងវាលេងបាល់បើមកគប់វាទៅដាំងគេហៅអាទាំងអាទាំងធ្វើផ្ទះឲ្យមីកធាំងនៅវិជែ អាដាំងនឹងក្ដាមវាកាយរុនដល់កាយរុនបាននោះមានកធាំងវាជុលនោះកែបឃើញនឹងកធាំងធាំងនោះដោយសារគេហ្នឹងណាអូយចាំតែមកអានឹងគេអាដាំងនឹងកធាំងអាដាំងនឹងកធាំងអាដាំងធ្វើផ្ទះនឹងកធាំងនៅកធាំងនៅអូចាចាចាំថ្ងៃណាមួយមានពេលល្អខ្ញុំទៅហោបដៅជាមួយបងឯងមកយកទៅខ្លួនអ្នកឲ្យខ្ញុំមិនចេះខ្វះទេតែខ្ញុំខ្ជិលបច្ចេញប៉ិនចេះចាំមិនខ្ញុំបងលាអូនហើយ មិញយើងសើចលេងសបាយសើចលេងសបាយណាស់ខែចូលឆ្នាំថ្មីហ្នឹងណាប៉ុន្តែអូនកុំភ្លេចចុងក្រោយនេះណាទេវតាដែលមកថែរក្សាឆ្នាំឆ្លូវយើងនេះពនាមទុងសាណាទុងសាអូនកុំភ្លេចយានជំនិះរបស់ព្រះអង្គគឺគ្រុឌគ្រុឌឲ្យព្រះអង្គសោយផ្លែលោកអញ្ចឹងណែសុំជូនពរដល់បងប្អូនអ្ហាអ្នកទេសនានឹងក្មួយក្មួយដែលបានមក យកចិត្តទុកដាក់ស្ដាប់ចម្រៀងអាយ៉ៃឆ្លំឆ្លើយនេះហើយវាសាច់គឺគូចម្រៀងនេះឯងណាចាចាបាទណែចំសុំម៉ាយពួងសួងដល់ពពួកកាយទេវតា តាំងពីចតុងមហារាជការតាវតាំងនាមមាដុសិទ្ធ ប្រងនិមិត្តសង្វតីព្រមទាំងព្រំបរិសិជាព្រំប្រហិតាមហាព្រមីបរិទ្ធទុភាសុបកណហកាវេហបលាអាកាសណញ្ញវិញ្ញាណញ្ញអង្គចាញ់ទទសាសទះសីសូមឲ្យឲ្យបងអើនបានសុខសុស្ដីឆ្នាំឆ្លូវឆ្នាំថ្មី មានសេរីភាព មានបាតគ្រប់គ្រប់ប្រានដល់រាបរៀងរៀងតែផ្នែកខាងជីវភាពមកអេសូមឲ្យមានបានណាគ្រប់គ្រប់ម៉ាយអង្គប្រានដល់រាបរៀងរៀប កតយុខ្ងាយឲ្យខ្ពស់កំឲ្យទៀបខ្ញុំសុំមីណែជំរាបលាប៉ុណ្ណឹងចោះប្អូនណាអើយប្អូនស្ងួន នួននៅឯណែឲ្យសុកពីថ្ងៃនេះទៅកុំឲ្យមានទុក ណាស្រីស្រស់បងសុំឲ្យលាហើយគូជំរៀងបានឆ្លៃដោះបងប្អូនទាំងអស់ខុសមេត្តាខ្ញុំ

两岸。 យ៉ាងណាដែរលោកនាងកញ្ញាលោកស្មានឈៀងនិងអ្នកអុកសុផាបានរៀបរាប់អំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងអំបញ្ញមិញនេះចាស់នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោកលោកស្រីនាងកញ្ញានិងបងប្អូនទាំងអស់ដែលបានគ្រប់គ្រងនៅអឺប្រពៃណីនិងទំនៀមទម្លាប់ខ្មែរយើងដែលដោយ លោកស្មានជានិងអ្នកអង្គសភាបានរៀបរាប់ជូនអំបញ្ញមិញនេះហើយក៏សូមឲ្យសិល្បៈវប្បធម៌ជាតិខ្មែរស្ថិតជាប់នៅក្នុងក្រៅបេះដូងកូនខ្មែរជានិច្ចនិរន្តរ៍តរៀងទៅហើយនឹងសូមគោរពជូនពរអស់លោកលោកស្រី និងកញ្ញាឲ្យជួបប្រទះទៅនឹងសេចក្តីសុខគ្រប់ប្រការកំបីខានឡើយសន្យាជួបគ្នានៅសប្តាហ៍ក្រោយទៀតសូមអរគុណ